សម្លេងខ្សែអត្ថរបស់លោកទេសនាហ្នឹងលោកថាជ័យពរកថនគឺជ័យបរៈស័ព្ទគឺសំដៅទៅជាពរទេមិនមែនសំដៅតែស្គរទេហើយបើអញ្ចឹងយកតែស្គរមកវិញមិនត្រូវបានជាគេស្រ័យមកដាក់មកមនុស្សបើចេះអាហ្នឹងថាជាជីវរទេយកអត់មកវិញមិនមែនជាកថនហើយអ្នកវិន័យគេថាកថនជាសង្ឃទានគេមិនត្រូវប្រគេនវេហើយដាក់ពុកកណ្ដាលជំនុំសង្ឃ អញ្ចឹងផ្ដាំទៅហើយផងសួរអនុថែប៉ុន្តែឥឡូវបំបាច់សួរប្រាប់ទៅហើយថាកថាក្រោយពីវេហើយអត់ត្រូវលើកប្រគេនទេគឺមិនត្រូវលើកប្រគេនទេណាញោមវេដាក់នៅកដាចំណោមនឹងហ្មងតែយើងទៅលើកប្រគេនអានឹងខុសត្មងអត់ត្រូវទេព្រោះកថាជាសង្កទានហើយជាសង្កទានតែយើងលើកប្រគេនទៅប្រគ្រូណាមិនដឹងទេប្រគេនគ្រូនេះព្រោះខ្ញុំខ្ទេច បាទអញ្ចឹងទេសង្ឃទានមិនចំពោះអង្គណាប្រគិនវេឲ្យដាក់កដាជំនុំសង្ឃទុកឲ្យលោកអ្នកចាត់ចែងគ្នាលោកបានលោកមានវិធីក្រៅកថានោះគឺប្រកាសរករកឋានណាដែលត្រូវទទួលតើអង្គណាមានត្រៃចកតពលភាពដាច់ដាច់មិនអាចប្រើប្រាស់បានក៏សូមបញ្ចេញពវិជាមក ហើយដោយសារអង្គនឹងចេះនៅអានិសង5ចាំនៅមេតិកា8បញ្ញពូត2អនត្តតាការៈ24អនត្តតាការៈ17ចេះធ្វើកថាឲ្យសម្រេចក៏ប្រាប់អង្គបន្តនឹងប្រគល់ឲ្យអង្គនឹងអ្នកទទួលណាអ្នកទទួលធ្វើទទួលប្រគល់ដល់ញាតិទៀតអញ្ចឹងយើងត្រូវដាក់ម្ដុំប៉ុន្តែវាទាស់និយាយតាមមួយចំនួនថានេះដាក់ម្ដុំមកមិនបើអត់ប្រគេនផ្ទាល់ដៃចុះ អាពាហិរៈបរិភោគស្បង់ស្បៃត្រៃជីពប្រើខាងក្រៅយើងមិនត្រូវប្រគេនផ្ទាល់ដៃទេប៉ុន្តែអាចឆន្ទកៈបរិភោគអាតែស្គរនឹងលេបកឡងពងកដែរនោះបើមិនប្រគេនលោកឆាន់មានទោសហេបើចឹងត្រូវប្រគេនដល់ទៅលើកយើងមកប្រគេនវាដោយអាជីពនៅក្នុងហ្នឹងបានជាវាមានបញ្ហាអញ្ចឹងលោកគ្រូគំអ៊ីវស្គាល់លោកគ្រូគំអ៊ីវអត់មកអមិញទៅ លោកគ្រូគំនីគាត់មានប្រសាសន៍ថាបើសិនជាយើងប្រគេនសាដកអានឹងមិននិយាយត្រៃត្រៃដឹងតែមិនបាច់ប្រគេនទេពីព្រោះវាអត់មានជាប់ជាពាក់ទេប៉ុន្តែបើយើងប្រគេនសាដកយើងបវរណាលោកថាខ្ញុំកណាប្រគេននេះមិនមែនប្រគេនស្បង់មិនមែនប្រគេនជាបនេះគឺប្រគេនតែភេទជ្ជៈទេប៉ុន្តែដោយសារវានៅក្នុងកញ្ចប់ជាមួយគ្នាសូមលោកម្ចាស់ទទួលតែភេទជ្ជៈទៅអានេះបើសិនជាយើងចង់ប្រគេនប៉ុន្តែបើយើងមិនប្រគេនទេ យើងប្រគេនដោយវាចារួចហើយរបស់ទាំងអស់នឹងជារបស់សង្ឃហើយជារបស់សង្ឃហើយប៉ុន្តែគាត់ទៅសងហ្នឹងប្រើឲ្យមានរបៀបប្រើអាមួយយកមកធ្វើកថាអាមួយយកទៅឆាន់តែចេះចឹងបានជាលោកបកុលឲ្យវិជ័យបរៈភេជកៈនិងផរទេសកៈជាពិសេសជ័យបរៈភេជកៈអ្នកចាត់ចែងធ្វើកថានឹងសម្រេចទៅអារបស់ណាត្រូវឆាន់អានឹងគេប្រគេនម្ដងទៀតចឹងមិនចាំបាច់យើងប្រគេនទេហើយអារឿងឬរូបហ្នឹងមិនបាច់ចាំរើទេ របស់នឹងដាក់នឹងទៅទាំងអស់នឹងវាតែយករបស់សំហើយចាំកូនសិស្សចាំអាចារ្យពីប្រគិនភាសាទៀតវត្តនឹងលោកដាច់តែនិមន្តលោកពីក្រៅយកមកបើចង់ប្រគិនលោកមកពីវត្តផ្សេងកុំវេប្រគិនឲ្យហើយមុនវេទៅហើយតែវេការជារបស់សំហើយដកសាដកនឹងយកទៅប្រគិនប្រសងនឹងវាអត់ត្រូវទេលោកអ្នកទទួលនឹងវាមានទោសទៅទៀត អាចារ្យខ្លះថាអើមានទោសតែក្នុងអាវាសទៅកាន់គ្រៀនមានតែប្រគិនលោកអីក្រៅវត្តទៅលោកចេញទៅបានតែកដាលផ្លូវឬផុតវត្តយកទៅប្រគិនហ្នឹងយកទៅឯណាក៏ដោយព្រោះជាពរហ្នឹងស្បង់ហ្នឹងជារបស់វត្តហ្នឹងហ៊ានយកចេញទៅរត់ទៅអត់បានទៅទៀតចាអញ្ចឹងអត់បានទេកឋិនអញ្ចឹងណាវេរួចមកហើយធ្វើកឋិនវត្តហ្នឹងអញ្ចឹងណា វាដាក់កឋិនវត្តនឹងអញ្ចឹងហើយអញ្ចឹងទៅជ័យវរដែលកើតឡើងវាបានសិទ្ធទៅលោកវត្តនឹងទេអត់មានលោកវត្តផ្សេងអាបាក់ផ្សេងទេបើចង់ប្រគេនឲ្យចេតិយទានដល់លោកអាបាក់ផ្សេងវត្តផ្សេងទី1ប្រគេនមុនវេទី2ដកចេញកុំយកមកវេដាក់នៅក្រៅពលាឬកលៀតណាម្ដុំវេដល់របស់ប៉ុណ្ណឹងប្រគេនប៉ុណ្ណឹងអានោះទុកប្រគេនតាមក្រោយអត់វេទេហើយអ្នកខ្លះថាហេមិនវេក៏ដោយតែយកដល់វត្តទៅជារបស់សង្ឃទាំងអស់ហើយបើចង់ដោះអាវប្រគេនលោកដែរមកព្រោះនឹងយកមកវត្តដែរ យើងយកទៅវត្តក៏ដោយក៏យើងមិនទាន់ប្រគៀនវានៅជារបស់យើងអាដែលយ៉ាអហ្នឹងមួយហើយមួយទៀតបើយើងជ្រុលជាវេប្រគៀនអស់ហើយលោកមកពីវត្តផ្សេងចង់ឲ្យបានចាំហើយកិច្ចហើយកិច្ចទៅប្រសងអបឡោកចែកគ្នាទៅជារបស់បុគ្គលអារបស់បុគ្គលហ្នឹងបានគេយកឲ្យបានសំវិញអញ្ចឹងលោកអាចារ្យនេះចាធិការថាណែប្រគុណម្ចាស់ហើយទាំងអស់អង្គខ្ញុំកណានិមន្តលោកពីក្រៅមក3អង្គ4អង្គ ឥឡូវប្រគុណម្ចាស់អង្គណាមានវិភាមកយើងមានសារដកមានអីជាចំណែកផ្ទាល់យើងចង់ធ្វើតេយទានប្រគិនទៅលោកខ្ញុំកណាទទួលយើងបែងចែកទៅឲ្យលោកហើយអានឹងលោកឲ្យមកវិញយើងទៅប្រគិនអត់ខុសទេពីព្រោះយើងចែកដាច់ពីសងទៅបកគលហើយអញ្ចឹងសរុបសេចក្តីអារឿងវេហើយកុំប្រគិនប៉ុន្តែមាននិយាយខ្លះនៅអូហ៊ីខំទូត្រៃមកមកគុណោដល់ឆ្ងាយជាប់មិនឲ្យប្រគិនអស់ចិត្តទេចង់ប្រគិនប្រគិនដើមបីអីដើម្បីបានបនច្រើនណា អាដាក់អញ្ចឹងហើយដែលបានច្រើននោះតែប្រគេនបានប៉ុនតែជាងអញ្ចឹងបើចង់បានប៉ុនច្រើនកុំប្រគេនមិនបានប៉ុនច្រើនថាហើយចង់ថតហើយបើថតសុំលោកថតទៅអញ្ចឹងខ្ញុំមិនណាគាត់ថាសុំថតទេហ្នឹងបានអត់អីទេហើយអញ្ចឹងអ្នកខ្លះចង់ប្រគេនមិនអស់ចិត្តទេធ្វើប៉ុនឲ្យមិនបានប្រគេនមិនអស់ចិត្តអូប៉ុនអីផ្សេងផ្សេងចាំប្រគេនប៉ុនកឋិនមិនបាច់ប្រគេនទេបានវាត្រូវណាញោម